បាទសួស្តីបងប្អូនទាំងអស់គ្នាយើងមកជួបគ្នាជាមួយនឹងមេរៀនទី4បាទមេរៀនទី4នៅក្នុងមុខវិជ្ជា Green Business Innovation អូខេអញ្ចឹងសម្រាប់មេរៀនទី4នេះគឺចំណងជើង Create your green business អញ្ចឹងការបង្កើតទៅលើអាជីវកម្មថ្មី ដែលជាលក្ខណៈនៃអាជីវកម្ម green ចឹងមេរៀនមុនមុនយើងបាននិយាយគ្នាហើយយើងបានស្គាល់ថាអ្វីទៅហៅថា green business conduct ឬក៏ green business concept ហ្នឹងយ៉ាងមិនខ្លះអូខេអញ្ចឹងយើងបានស្គាល់ហើយពេលនេះ គឺមេរៀនហ្នឹងនឹង cover ថាតើយើងត្រូវបង្កើតអាជីវកម្មបៃតងហ្នឹងយ៉ាងម៉េចអូខេតោះ slide បន្ទាប់អញ្ចឹងនៅក្នុងមេរៀននេះគឺមាន outline ចំនួន5បាទចំណុចទី1គឺនិយាយពី green business idea ថាតើគំនិត ពាក់ព័ន្ធគ្នាជាមួយនឹងអាជីវកម្មបៃតងហ្នឹងយ៉ាងម៉េចខ្លះហើយយើងអាចប្រផុសគំនិតបានយើងអាច scan យើងអាចជ្រើសរើសហើយចេះកំណត់ការរៀបចំធ្វើផែនការសម្រាប់មុខវិជ្ជាហ្នឹងណាបាទហើយចំណុចទី2ឲ្យយើង screening of green business idea ចាប់ផ្ដើមចាប់យកគំនិតសំខាន់សំខាន់នៅក្នុងនេះណាហើយយើងបង្កើតជា create vision mission ហើយជាមួយនឹង component ទៅលើ business plan ហើយបន្ទាប់ពីនោះគឺយើងធ្វើ market plan អញ្ចឹង5ចំណុចនេះមានសារៈសំខាន់សម្រាប់យើងមែនតើក្នុងនៃយើង ដែលយើងរៀនជាមួយនឹងមុខវិជ្ជានេះបាទអូខេ learning objective នៅក្នុង chapter បាទ chapter ទី4បាទគោលគំនិតនៅក្នុងការរៀននិងទទួលបានលទ្ធផលបន្ទាប់ពីយើងចប់មុខវិជ្ជាហ្នឹងគឺចំណុចទី1យើងដឹងពីរបៀបក្នុងការជ្រើសរើសទៅលើ business ដែលមានគំនិត បៃតងអាគំនិតនៃអាជីវកម្មបៃតងបាទចំណុចទី2តើយើងត្រូវរៀបចំនិងអភិវឌ្ឍផែនការអាជីវកម្មនឹងយ៉ាងម៉េចហើយចំណុចទី3គឺចេះរៀបចំផែនការទីផ្សារបែប green អញ្ចឹងតែយើងត្រូវធ្វើយ៉ាងម៉េចវិញអូខេអញ្ចឹង3ចំណុចនេះធំធំគឺនឹងមានបន្ទាប់ពីយើងចប់មុខវិជ្ជាហ្នឹងអញ្ចឹងសង្ឃឹមថាយើងចប់យើងអាច ចេះទាំង3ចំណុចហ្នឹងណាចឹងចេះជ្រើសរើសថាយើងសម្រេចចិត្តយកអាជីវកម្មបែបណាហើយនៅក្នុងមេរៀននេះគឺខ្ញុំនឹងមានសកម្មភាពឲ្យយើងធ្វើបាទបន្ទាប់ពីចប់មេរៀនហ្នឹងទៅយើងមើលវីដេអូមេរៀននេះចប់យើងនឹងធ្វើកិច្ចការងារជាក្រុម ដោយយើងបង្កើតផែនការអាជីវកម្មក៏ដូចជាការជ្រើសរើសពួកយើងចេះពីវិធីជ្រើសរើសចេះពីរបៀបនៅក្នុងការធ្វើផែនការហើយចេះពីរបៀបនៅក្នុងការធ្វើផែនការអាជីវកម្មផ្នែកទីផ្សារបាទទីផ្សារ ចឹងយើងជាក្រុមបាទមកក្រុមក្រុម ដែលខ្ញុំបានឲ្យយើងបែងចែកពីខាងដើមយើងសម្រាប់ចិត្តបង្កើតណាតប្រើនីតិវិធីនៅក្នុងការជ្រើសរើសទាំងអស់នេះបង្កើតទៅជាអាជីវកម្មបៃតងមួយ ដែល មានគំនិតនិងក៏នឹងនីតិវិធីក្នុងការរៀបចំផែនការអញ្ចឹងនៅក្នុងហ្នឹងយើងបន្តពីយើងចេះយើងទៅធ្វើហ្នឹងហើយធ្វើហើយធ្វើបទបង្ហាញអញ្ចឹងសប្តាហ៍ នេះយើងរៀនហើយសប្តាហ៍ក្រោយយើងចាប់ផ្ដើមអនុវត្តធ្វើផែនការរបស់យើងបាទអូខេចូលដល់ចំណុចទី1 What is green business perspective តើអ្វីទៅហៅថាទិសដៅសម្រាប់ការរៀបចំឬក៏ទស្សនៈទាន ទៅវិញពាក់ព័ន្ធគ្នាជាមួយនឹងអាជីវកម្មបៃតងអញ្ចឹង green business can be defined from two perspective នេះទស្សនៈពីរដែលអាចឆ្លោះបញ្ចាំងពី green business ដែលយើងអាច រកបានចំណុចទី1គឺ output in form of green product នេះទី1 output ទី2 process អញ្ចឹងរឿងដែលសំខាន់នៅក្នុង perspective ទូទៅ ដែលយើង ថា ជាអាជីវកម្មបៃតងបានចំណុចទី1គឺនិយាយពីលទ្ធផលសេវាកម្មណាលទ្ធផលឬក៏ផលិតផល ដែលដំណើរការទៅហើយបង្កើតបាន ទៅជា ផលិតផលឬក៏សេវាកម្មហ្នឹងឲ្យមាន លក្ខណៈបែប green បាទចំណុចទី2គឺ process ឬក៏ production ដំណើរការនៃការធ្វើ ណាដំណើរការអញ្ចឹងនៅក្នុងនេះមាន output និង process តា process របស់យើងនឹង green អត់ process នឹង green គឺសំដៅទៅលើ ដំណើរការឬក៏ការផលិតហ្នឹងប្រកបទៅដោយសកម្មភាពទាំងឡាយណាដែលគិតគូរពីសេដ្ឋកិច្ចយើងយើងបាននិយាយហើយពាក់ព័ន្ធជាមួយនឹង economic activity សកម្មភាពដែលគិតគូរទៅលើសេដ្ឋកិច្ចមានន័យថាស្ថានភាពនៃការ នៃការដោះស្រាយទៅលើ បញ្ហាឬក៏ការសន្សំសំចៃអញ្ចឹងនិយាយពីសេដ្ឋកិច្ចនៅក្នុងទ្រឹស្ដីមួយគេនិយាយថា ការសិក្សាទៅលើអឺឱកាសនិងភាពកម្រណាហ្នឹងនិយាយពីសេដ្ឋកិច្ចណាអញ្ចឹងនៅក្នុង process នៅក្នុងអាជីវកម្មយើង focus ទៅលើពីរចំណុចនេះសំខាន់សំខាន់អូខេចូលដល់ចំណុចបន្ទាប់បាទ ចឹងតាមរយៈចំណុចទាំងពីរអញ្ចឹងអាជីវកម្មរបស់យើងអាចយើង green ទៅលើ process និង អាជីវកម្មរបស់យើង green ទៅលើ product ឬក៏ service បាទអញ្ចឹងមុនពេលដែលយើងរៀបចំផែនការអាជីវកម្មឬក៏គំនិតពាក់ព័ន្ធជាមួយនឹងអាជីវកម្មបៃតងនោះយើងត្រូវពិចារណាទៅលើកត្តាជាច្រើនដែលអាចឲ្យយើងណានេះ individually and combination impact ឲ្យយើងគិតគូរទៅលើ ផលប៉ះពាល់ទៅលើបញ្ហាគ្រីននៅក្នុងអាជីវកម្មអញ្ចឹងអ្វីដែលយើងអាចធ្វើទៅបានគឺយើងចាប់ផ្ដើមគិតទៅលើកត្តាទាំងឡាយណា ដែលអាចជះឥទ្ធិពលទៅលើបញ្ហា green អូខេអញ្ចឹងអាអ្វីដែលយើងឲ្យគិតគូរដែលគិតពី impact គិតទៅលើពីផលប៉ះពាល់នោះហើយគេហៅថា driver នេះ call driver អូខេអញ្ចឹង green idea ដែលអាចយក កើតបាន គឺការផ្ដោតសំខាន់ទៅលើចំណុចទី1យើង observing ទៅលើ environmental challenges ការផ្ដោតសំខាន់ទៅលើបញ្ហាប្រឈមរបស់បរិស្ថានណាតាមរយៈកត្តាទាំងអស់នេះគឺយើងចាប់ផ្ដើមគិតអញ្ចឹងអឺមុនពេលដែលយើងអឺបង្កើតអាជីវកម្មយើងចំណុចហ្នឹងគឺជា កត្តាមួយសំខាន់អញ្ចឹងចំណុចបន្តបន្ទាប់ក៏មានដែរណាអញ្ចឹង យើង ផ្ដើមបាន តាមរយៈគំនិតនេះណាយើងសម្លឹងមើលជុំវិញខ្លួនយើង ថាតើវាមានបញ្ហាកើតឡើងទៅលើបរិស្ថានណា tools such as brainstorming mind map and ally អញ្ចឹងយើងចាប់ផ្ដើមប្រើឧបករណ៍ឬក៏ប្រើការ brainstorm ឬក៏ព្រៀងដើម្បីធ្វើ mind map អីជាដើម ដើម្បីឲ្យយើងគិតថាអូខេគំនិតអាជីវកម្មមួយណា ដែលវាសមស្របណា ចំណុចទី2ចំណុចទី3 visit to your location local business area នេះណាដើម្បីទទួលបានគំនិតអាជីវកម្មបែបបៃតងហ្នឹងក៏យើងត្រូវផ្ដើមទៅទស្សនាទៅអឺធ្វើ field visit ទៅលើ business ទាំង lain ណាដែលពាក់ព័ន្ធដែលយើងគិតថាវាជាអាជីវកម្ម green នេះណាយើងចាប់ផ្ដើមសម្លឹងមើលយើងនឹងឃើញច្រកក្នុងការបង្កើតអាជីវកម្មហ្នឹង ចំណុចទី4 investigating ច market and need នេះអញ្ចឹងរឿងដែលសំខាន់មួយផ្សេងទៀតគឺយើងត្រូវស៊ើបអង្កេតឬក៏ទៅប្រមើលមើលថាតើទីផ្សារបច្ចុប្បន្នមានលក្ខណៈយ៉ាងម៉េចយ៉ាងម៉េចហើយមានតម្រូវការយ៉ាងដូចម្ដេចអាហ្នឹងចំណុចហ្នឹងដែលយើងត្រូវគិតដែរបាទហើយចំណុចទី5 using experience នេះការប្រើប្រាស់បទពិសោធន៍អញ្ចឹងបទពិសោធន៍កន្លងមកដែលយើងគិតគូរទៅលើបរិស្ថានណា ចឹងយើងសង្កេតមើលឃើញថាតើប្រភេទអាជីវកម្មណាខ្លះដែលគាត់ focus អាហ្នឹងចឹងតាមរយៈការដែលយើងសិក្សាតាមរយៈការស្រាវជ្រាវកន្លងមកដែលមុនពេលដែល pre course learning ណាខ្ញុំឲ្យក្រុមយើងនិស្សិតទាំងអស់គឺដែលរៀន green ជាមួយខ្ញុំហ្នឹងគឺខ្ញុំឲ្យស្រាវជ្រាវទៅលើបញ្ហាទាំងអស់ហ្នឹងថាតើឋានភាពនៅក្នុងការអភិវឌ្ឍ ក៏ដូចជាស្ថានភាពនៅ ក្នុងដំណើរការអាជីវកម្មបៃតងវាមានលក្ខណៈបែបណាអញ្ចឹងប្រើប្រាស់បទពិសោធន៍របស់យើងហ្នឹងដើម្បីណាចាប់ចេញជាគំនិតថាតើយើងត្រូវដំណើរការអាជីវកម្មបៃតងយ៉ាងដូចម្ដេចណាហើយគួររកស៊ីអ្វីបែប green business អញ្ចឹងតាមរយៈចំណុចទាំង5នេះគឺយើងអាចសិក្សាស្វែងយល់បានណា ចំណុចហ្នឹង យើងអាចឃើញ ថាតើគួរបើកអាជីវកម្មអ្វីរៀបចំធ្វើផែនការអាជីវកម្ម green អ្វីណា green business អ្វីដែលយើងគិតថាគួរតែយកមករកស៊ីណារៀបចំអូខេអញ្ចឹង5ចំណុចនេះជាមូលដ្ឋានមួយយ៉ាងធំដែលយើងអាចស្រាវជ្រាវបានហើយរួមសំជាមួយនឹង experience ដែលខ្ញុំបានឲ្យយើងស្រាវជ្រាវកន្លងមកអូខេ អញ្ចឹងចូលដល់ចំណុចទី1បាទ step ជំហានទី1ក្នុងការបង្កើតទៅលើអាជីវកម្មបៃតងនេះ step ទី1គេ list all internal driver for your green idea នេះពាក់ព័ន្ធជាមួយនឹងកតាដែលជាគណិត នៅក្នុងការបដិបដាមណានៅក្នុងនោះមានអីខ្លះ step ទី1ណាបាទ step ទី1គឺ personal នេះលក្ខណៈបុគ្គលជំនាញណាកតាប្រកួតប្រជែងនិងកិច្ចចំណាប់អារម្មណ៍ ចឹងទាំងអស់នេះគឺជាចំណុចមួយដែលយើងចាប់ផ្ដើមតាមរយៈក្រុមបើសិនជាខ្ញុំយើងការងារកិច្ចការជាក្រុម assignment យើងត្រូវពិភាក្សាគ្នាជាក្រុមថាតើគួរហើយក្រុមនេះអ្នកនេះជំនាញអីអ្នកនេះជំនាញអីហើយតាមរយៈផ្នត់កំណត់ហ្នឹងតាមរយៈទេពកោសលនិងជំនាញយើង អាចទាញជំទាញការចាប់អារម្មណ៍បង្កើតបានទៅជាអាជីវកម្មបៃតងមួយបាទហើយបន្តមកទៀតនេះ community family network environment ណាចុងក្រោយគឺ green technology availability ជាមួយនឹង price នេះអញ្ចឹងចំណុចទី1នេះគឺយើងចាប់ផ្ដើម list all related information ពាក់ព័ន្ធគ្នាជាមួយនឹងអឺបញ្ហាសង្គមបញ្ហាគ្រួសារក៏ដូចជាបញ្ហាបរិយាកាសទូទៅហើយនឹងជំនាញដើម្បីចាប់ជាចំណុចសំខាន់សំខាន់ ហើយទាញទៅគំនិតអាជីវកម្ម អូខេចូលដល់ចំណុចទី2ជំហានទី2 list all external អានេះគឺពាក់ព័ន្ធគ្នាជាមួយនឹង internal សម្រាប់បុគ្គលសម្រាប់អីគ្រឿងអស់ដល់ពេលចំណុចទី2គឺ external driver for green idea នេះសំដៅទៅលើកត្តាខាងក្រៅដែលអាចទាញទៅរកគំនិតបៃតងឈានទៅរកការបង្កើតអាជីវកម្មហ្នឹងអញ្ចឹងដើម្បីធ្វើបានយើងទៅប្រមើលមើលទីផ្សារថាតើទីផ្សារមាន ស្ថានភាពទីផ្សារដំណើរការយ៉ាងម៉េចហើយហើយអឺមានតម្រូវការយ៉ាងដូចម្ដេចទំហំប៉ុណ្ណាហើយនឹងភាពចូលចិត្តនឹងភាពតន់សម័យអានឹងចំណុចដែលយើងគិត market demand size ជាមួយនឹង preference អូខេអញ្ចឹងនៅក្នុងនោះដែរក៏ត្រូវផ្ដោតសំខាន់ទៅលើនេះ green business climate and government support trend value chain នេះ same benefit អីជាដើមអញ្ចឹង អ្វីដែលយើងត្រូវធ្វើគឺនឹងឯងជាចំណុចជំហានជំហាននីមួយនីមួយណាជាជំហាននីមួយនីមួយហ្នឹងគឺចាប់ផ្ដើមរៀបចំតាម trend តាម support តាម value chain តាម benefit subsidize អីជាដើម ជាការចូលរួមចំណាយរបស់រដ្ឋាភិបាលក៏ឬក៏មានការ ជួយគ្រប់គ្រងអាហ្នឹងជាជាកំណត់ដែលខ្ញុំឲ្យយើងសិក្សាទៅលើក្រសួងបរិស្ថានដែលគេប្រោតសំខាន់ទៅលើបរិស្ថានដែលអាចប៉ះពាល់ទៅលើអឺ សង្គមអញ្ចឹងតាមរយៈបរិស្ថានហ្នឹងយើងសម្លឹងមើលថាតើក្រសួងបរិស្ថានគេមានគម្រោងអីខ្លះអញ្ចឹងតែខ្ញុំឲ្យយើងរៀបចំទៅមើលនៅក្នុងមេរៀនដែលនិយាយពីមេរៀនដែលនិយាយពីផែនការយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍបៃតងហ្នឹងយើងទៅមើលក្នុងក្រសួងបរិស្ថានថាតើគេមាន project អីដែលគេសិក្សាទៅលើប្រជាពលរដ្ឋឬក៏គេដូចផ្ដើមបដោះបដាលណា ផ្នែកគំនិតប្រជាពលរដ្ឋឲ្យចេះ ថែរក្សាបរិស្ថានតាមរយៈគម្រោងអភិវឌ្ឍអាជីវកម្មជាលក្ខណៈអឺ local ណានៅក្នុងសហគមន៍អីយ៉ាងដើម ជាដើមអញ្ចឹងយើងអាចទៅសិក្សាមើលថាតើវាមានតម្រូវការកម្រិតណាហើយមានការគ្រប់គ្រងពី អង្គការសង្គមស៊ីវិលអត់អញ្ចឹងរដ្ឋាភិបាលនឹងមានការគ្រប់គ្រងព្រោះរដ្ឋាភិបាលគាត់បានរៀបចំយុទ្ធសាស្ត្រណារៀបចំយុទ្ធសាស្ត្រឲ្យមាន NGO មានអីផ្សេងផ្សេងគេមានគម្រោងជំនួយក្នុងការ ធ្វើក្នុងការអភិវឌ្ឍអូខេអញ្ចឹងចំណុចទាំងអស់នេះគឺសិតតែជាតម្រូវការដែលយើងត្រូវធ្វើ ហើយសិក្សាស្វែងយល់បន្ថែមហើយរួចយើងអាចទាញបាត់ចិត្តក៏បានឬក៏យើងបង្កើតបានជាគំនិតថ្មីថ្មីដែល មានការគ្រប់គ្រងពីរដ្ឋាភិបាលបាទចំណុចទី3ណា make a list of five green idea នេះចាប់ផ្ដើមចូលដល់ចំណុចទី3បន្ទាប់ពីយើង ប្រមើលមើលឃើញចំណុចជាច្រើនចំណុចនៃការអភិវឌ្ឍនឹងហើយយើងចាប់ផ្ដើមណា list down ឲ្យបានគំនិតនៃ green business idea ហ្នឹងណាគិនឲ្យបានចំនួន5ណាឲ្យបានចំនួន5ហើយ list down ទៅហើយចាប់ដើមមើលនេះ list green idea to start your new green business ណាក្នុងចំណោមអាជីវកម្មទាំង5តើអាជីវកម្មមួយណាដែលគិតថាវាជាអាជីវកម្មដ៏ល្អដែលយើងអាច start បានអញ្ចឹងយើងចម្រោះវាឲ្យបាន list green idea to green your existing business នេះមួយទៀតជាលក្ខណៈនៃ green idea សម្រាប់ existing business អញ្ចឹងនៅក្នុងហ្នឹងនៅក្នុងការដែលយើងធ្វើនៅក្នុងជំហានទី1ទី2ក៏យើងត្រូវប្រមើលមើលថាតើអាជីវកម្មមានទាំងពី new green business ជាមួយនឹង existing business ណាអញ្ចឹងពីរហ្នឹងគឺកត្តាសំខាន់ដែលយើងត្រូវយកមកសិក្សាអញ្ចឹងបើសិនជាមាន ហើយតើដំណើរការយ៉ាងម៉េច the existing business ណាអញ្ចឹងគួរឆ្នៃមិនឲ្យទៅ green ឆ្នៃយ៉ាងម៉េចខ្លះឲ្យទៅជា green business ព្រោះ green business ដែលក្នុងនោះមាន2ចំណុចដែលសំខាន់បាទពីរចំណុចដែលសំខាន់ទី1ថាតើ output របស់គាត់ជា green អត់ហើយទី2គឺ process process របស់គាត់ green អត់អញ្ចឹងសំកាត់កតាសំខាន់ពីរហ្នឹងដែលដែលត្រូវគិតបាទអញ្ចឹងនៅពេលដែលយើងគិតទៅលើ existing business យើងត្រូវចាំមើលថាតើវាចូលក្នុងចំណុច2 output ឬក៏ process ចឹងបើចូលជា output មានន័យថាផលិតផលគាត់គិតគូរពី green តែបើ នៅក្នុង process អូខេអញ្ចឹងយើងទៅទៅប្រមើមើលបើសិនជាអត់មានទេនៅក្នុង process នៃ business របស់គាត់គួរច្នៃប្រឌិតត្រង់ចំណុចណាដែលគិតថាវាជាអាជីវកម្ម green អូខេអញ្ចឹងជំហានទី3 បាទជួនដល់ចំណុចបន្តបាទចំណុចបន្ត for starting green business សម្រាប់ការចាប់ផ្ដើមអាជីវកម្មបៃតងយើងត្រូវគិតគូរទៅលើកត្តាចំណុចអ្វីខ្លះណាជាគំនិតបន្ថែមហើយជាកលឹះសម្រាប់បំផុសគំនិតយើងឲ្យคลายទៅជាអឺនិស្សិតអាជីវកម្មដែលសិក្សាពី green business បាទចំណុចដែលយើងត្រូវគិតទី1សួរឆ្លើយខ្លួនឯង what environmental or sustainability problem or concern will it solve នេះចំណុចដែលសំខាន់ យើងត្រូវធ្វើថាតើបញ្ហាជាមួយនឹងភាពព្រួយបារម្ភទាំងឡាយណាដែលបរិស្ថានយកចិត្តទុកដាក់ជាមួយនឹងការគិតគូរទៅលើស្ថិរភាពអញ្ចឹងស្ថានភាពស្ថិរភាពទាំងអស់ដែលយើងត្រូវគិតយើងដោះស្រាយបានអានោះគឺជាគំនិតនៃអាជីវកម្មហើយបាទចំណុចទី2 what green goods or green service your green business will sell នេះតើផលិតផលបៃតងឬក៏សេវាកម្មបៃតងរបស់អ្នកនៅក្នុងអាជីវកម្មហ្នឹងតើអ្នកនឹងលក់អ្វីមានន័យថា យើងនឹង ផលិតអ្វីដែលជាលក្ខណៈនៃផលិតផលបៃតងឬក៏សេវាកម្មបៃតងដើម្បីលក់នៅក្នុងបរិបទនៃ អាជីវកម្មបៃតងនេះយើងលក់អីគេបាទចំណុចទី3 who your green business is going to sell to នេះអានេះ problem អីដែលត្រូវគិតបន្ទាប់ពីបានគិតហើយយើងយកអីទៅលក់បន្ទាប់ពីលក់ហើយលក់ឲ្យអ្នកណាណាលក់ឲ្យអ្នកណា who ដែលយើងត្រូវលក់ឲ្យ how លក់យ៉ាងម៉េចណាបំរើសេវាកម្មយ៉ាងម៉េច how your green business going to sell it or uh, it goods or service ណា ហើយចំណុចចុងក្រោយ គេសួរ what need your green business will fulfill for customer នេះដើម្បីបំពេញចិត្តអតិថិជនតើអាជីវកម្មបៃតងរបស់យើងណាត្រូវមានត្រូវធ្វើយ៉ាងដូចម្ដេចត្រូវមានអ្វីខ្លះដើម្បីបំពេញតម្រូវការពួកគាត់ណា5ចំណុចនេះដែលជាចំណុចសំខាន់សំខាន់បន្ត ដែលជាសំណួរកន្លឹះណាយកអីទៅលក់ណាដំបូងវាបញ្ហាអីកើតឡើងណា យើងត្រូវដោះស្រាយអញ្ចឹងតាមរយៈអ្នក environment ជាមួយនឹង sustainability ដើម្បីធ្វើឲ្យ sustainability ដើម្បីធ្វើឲ្យ environmental ដោះស្រាយបានណាវាវាមានបញ្ហាកន្លងមកណាវាវាជាការព្រួយបារម្ភរបស់ពិភពលោកវាជាការព្រួយបារម្ភរបស់ សង្គមវាជាការព្រួយបារម្ភរបស់មនុស្សទូទៅ ដែលយើងគិតគូរពីបរិស្ថានអញ្ចឹងបើជាការព្រួយបារម្ភឬក៏ជាបញ្ហានោះ យើងត្រូវដោះស្រាយយ៉ាងម៉េច អាចំណុចដែលយើងអាចគិតថាដោះស្រាយបាននោះហើយ គឺជាផ្នត់គំនិតអាជីវកម្មដែលយើងអាចឈានទៅរកអឺការបង្កើតបានណាដោះស្រាយបានឧទាហរណ៍ថាអឺយើងប្រើកំប៉ុងជ័រណាកៅកាហ្វេជ័រផ្លាស្ទិកជារឿយរឿយអញ្ចឹងប្រើបរិមាណនៃការប្រើប្រាស់ហ្នឹងកាន់តែកើនឡើងកើនឡើងអាផ្លាស្ទិកហ្នឹងវាអាចបាន ធ្វើអត់បានយកមក refill ឡើងវិញទេប្រើចោល ប្រើចោលប្រើចោល អាហ្នឹងតែនៅពេលដែលយើងគិតមានកំណត់មួយ ក្នុងការកែច្នៃទៅលើ ការប្រើប្រាស់ផ្លាស្ទិកហ្នឹងវាជាអាជីវកម្មមួយបាត់ហើយណាវាជាអាជីវកម្មមួយហើយយើងអាចដោះស្រាយបានហើយបាទអូខេអញ្ចឹងឬក៏យើងនៅក្នុងឧទាហរណ៍មួយចំនួនកន្លងមកមានមានណានៅក្នុងតាមបណ្ដាញសង្គម ឃើញមានការប្រើប្រាស់ទៅលើកង់កស៊ូកង់ឡានកង់ម៉ូតូណាគាត់ឆ្នៃធ្វើជាឧបករណ៍នឹងរបស់ ប្រើប្រាស់ផ្សេងផ្សេងបាទហើយជាមួយនឹងដបផ្លាស្ទិកអីណាមាន គេយករបស់ចាស់ចាស់ហ្នឹងយកទៅ recycle យកទៅប្រើអាហ្នឹងសិតតែជាអាជីវកម្មហើយណាគំនិតអាជីវកម្មហើយគាត់គិតទៅលើបញ្ហាអឺបរិស្ថានដោះស្រាយទៅលើនេះ problem ឬក៏ concern ទៅលើ environmental ឬក៏ sustainability នេះឯង អូខេអញ្ចឹងតាមរយៈចំនួនទាំង5នេះវាអាចធ្វើឲ្យយើងបំពេញតម្រូវការបាន អ្វីដែលយើងត្រូវដោះស្រាយហើយយើងយកអ្វីទៅលក់លក់ឲ្យអ្នកណា លក់យ៉ាងដូចម្ដេចហើយត្រូវធ្វើយ៉ាងដូចម្ដេចដើម្បីបំពេញទៅលើតម្រូវការរបស់អតិថិជននឹងឯងអូខេចំណុចបន្តណានៅក្នុងចំណុចទី1ដដែល for greening your existing business ខាងលើខាងដើមមិញនិយាយពី អឺ new business ហើយនៅក្នុង slide នេះគេនិយាយពី existing existing business តែយើងត្រូវគិតទៅលើចំណុចអ្វីខ្លះដើម្បីកែសម្រួល ដើម្បីដោះស្រាយឬក៏យើងប្រមើលមើលថាតើអាជីវកម្មណាខ្លះដែលគាត់ green អញ្ចឹងយើងសម្លឹងមើលតាមរយៈសំណួរ3នៅក្នុង slide នេះបាទចំណុចទី1 what green process can your business incorporated incorporate ណាចឹងនៅក្នុងសំណួរទី1គេសួរថាដំណើរការហ្នឹងយ៉ាងម៉េចដែលគិតនៅក្នុងការធ្វើអាជីវកម្មហ្នឹងវាមានលក្ខណៈយ៉ាងដូចម្ដេចចំណុចទី2 what advantage will your green product have after greening your process នេះគុណសម្បត្តិអ្វីបន្ទាប់ពីយើងកែច្នៃ អាហ្នឹងដែលយើងត្រូវគិតនៅពេលដែលយើងផ្លាស់ប្ដូរពីអេយ៉ាបតរបស់យើង នៅ ក្នុងដំណើរការនៃការផលិតអាជីវកម្មចាប់ផ្ដើមគិតដែរណាហើយនៅក្នុងការកែសម្រួលហ្នឹងទៅវាធ្វើឲ្យយើងទទួលបាន ផលប្រយោជន៍យ៉ាងម៉េចណានិយាយពីគុណសម្បត្តិថាក្នុងករណីដែលយើងដំណើរការយើងម៉ាស៊ីនត្រជាក់នៅខណៈពេលដែលយើងប្រើច្រើនវាធ្វើឲ្យយើងវាធ្វើឲ្យជាអត្តពលទៅលើបរិស្ថាន ការប្រើប្រាស់អញ្ចឹងបើសិនជាយើងដាក់ម៉ាស៊ីនត្រជាក់ល្មមមួយគ្រឿងបើយើង ដាក់3គ្រឿងវាសម្បូរបែបពេកប្រើអាចត្រជាក់ជ្រុលអញ្ចឹងយើងមើលជាក់ស្ដែងជាមើលជាក់ស្ដែងយើងកាត់បន្ថយនៅក្នុងដំណើរការមិនមែនកាត់បន្ថយលើគុណភាពទេណាអញ្ចឹងទៅមើលលើលទ្ធផលរបស់យើង process របស់យើងអាហ្នឹងយើង greening បន្ទាប់ពីយើង greening ហើយយើងទទួលបាន benefit អីណា advantage អីខ្លះ what will be the cost of greening your business នេះនៅខណៈពេលដែលយើងគិតទៅលើការកែសម្រួលទៅលើ process របស់យើងការកែសម្រួលទៅលើ process យើងគិតទៅលើគុណសម្បត្តិយើងគិតទៅលើការចំណាយអញ្ចឹងខណៈពេលដែលយើងត្រូវធ្វើក្នុងការច្នៃប្រឌិតនេះគឺយើងផ្ដោតសំខាន់ទៅលើកត្តាចំនួន3ធំធំនេះឯង process ណាដែលគួរកែ process ណាដែលមិនគួរកែអញ្ចឹងកែចំណុចណាខ្លះ បាទពេលកែទៅវាមានគុណសម្បត្តិអ្វីហើយការដែលកែនោះវាបានចំណាយត្រឹមកម្រិតណាណាបើសិនជាយើងកែទៅវាចាយអស់ហើយគុណសម្បត្តិតិចជាងការចំណាយអញ្ចឹងយើងមិនចាំបាច់កែទេអាហ្នឹងចំណុចហ្នឹងតែនៅពេលដែលយើងសម្លឹងមើលឃើញថាគុណសម្បត្តិវាខ្ពស់ព្រោះដើម្បីបរិស្ថានដើម្បី sustainability គឺយើងត្រូវគិតទៅលើចំណុចហ្នឹងទោះចំណាយតិចតួចប៉ុន្តែយើងទទួលបានគុណសម្បត្តិខ្ពស់ អាហ្នឹងជារឿងមួយដែលយើងចាំបាច់ត្រូវតែកែសម្រួលអូខេតោះចំណុចបន្ទាប់តាមរយៈចំណុចទាំងអស់នោះគឺយើង list down ណា1 2 3 4 5មកកំណត់ដែលយើងគិតតើយើងគួរឆ្នៃយ៉ាងម៉េចណាសរសេរថែមសរសេរទៅហើយយើង screening step ទី2ចាប់ដើម screening of green business idea one you have create detailed table for all your five green idea នេះបន្ទាប់ពីយើងបាន ធ្វើការបង្កើតតារាងដោយលម្អិតពីព័ត៌មាននៃគណិត ទាំង5របស់យើងហើយ តែយើងត្រូវជ្រើសរើសនេះហៅជ្រើសរើសគណិតទាំងអស់នោះយ៉ាងដូចម្ដេច most នេះ variable green business idea by following five step ដែរអញ្ចឹងតាមរយៈការជ្រើសរើសយើង detail លើព័ត៌មានទាំងអស់នឹងហើយយើងចាប់ផ្ដើមចម្រាញ់ណាចម្រាញ់ក្នុងចំណោម5យើងរើស អឺយកតែមួយដើម្បីយកមកធ្វើអញ្ចឹង5 step process ដែលយើងត្រូវប្រោតសំខាន់ណាអូខេ step ទី1យើងចាប់ផ្ដើម research ណា step ទី1 research ធ្វើការសិក្សាស្រាវជ្រាវ ដើម្បីស្វែងយល់ទៅលើតម្រូវការជាក់ស្ដែងពីផ្នត់គំនិត idea របស់យើងហ្នឹងពីផ្នត់គំនិតអាជីវកម្មបៃតងរបស់យើងតើតើវាមានតម្រូវការកម្រិតណាបាទអញ្ចឹងយើងចាប់ផ្ដើមគិតគំនិតយើងមាន តែចំណុចណាដែលល្អហើយយើងមើលទៅលើអត្ថិភាពនៃតម្រូវការព្រោះយើងបំពេញតម្រូវការណាដែលគិតថាវាជា តម្រូវការចម្បងមុនគេ យើងត្រូវចាប់ផ្ដើមធ្វើបាទចំណុចទី2 be expressive about your green idea and use all direct and indirect research finding នេះចឹងចាប់ផ្ដើមកំណត់សម្គាល់ឲ្យខ្លាំងមែនទែនហើយទៅលើគំនិតអាជីវកម្មរបស់យើងនឹងទាំងផ្ទាល់ទាំងបញ្យោលនៅក្នុងការស្រាវជ្រាវធ្វើម៉េច រមធ្យោបាយឲ្យច្រើន តាម ដែលអាចធ្វើទៅបានណាអូខេចូលដល់ចំណុចបន្ត do research to ask your potential customer and other stakeholder their opinion of your green idea អ្វីដែលសំខាន់បំផុតសម្រាប់យើង ការដែលយើង ធ្វើកិច្ចការស្រាវជ្រាវនោះត្រូវសួរ ទៅលើអតិថិជន ដែលជាសក្តានុពលរបស់យើងព្រោះ សំណួរ5ខាងលើដែលយើងដែលគ្រូបាន លើកឡើងមិញនិយាយពីអឺ who ដែលយើងដោះស្រាយទៅលើបញ្ហាទៅលើ problem environmental problem ឬក៏ concern នោះហ្នឹងយើងរើឃើញហើយហើយរួចយើងកំណត់ថាអ្នកណា ដែលជា customer របស់យើងអញ្ចឹងយើង ទៅឈ្មោះទៅរក potential customer ហើយជាមួយនឹងអ្នកដែលពាក់ព័ន្ធផ្សេងទៀតនៅ ក្នុងផ្នែកកំណត់អាជីវកម្មរបស់យើងណា អូខេហើយចូលដល់ step ទី2ចាប់ផ្ដើមវាយតម្លៃទៅលើគំនិតអាជីវកម្មរបស់យើងណាការវាយតម្លៃរបស់យើង គឺ one you have to gather enough insight about your top 3 green idea នេះ your top 3ក្នុងចំណោម5 your top 3 you need to access them on the parameter of economics នេះ social and environmental impact in order to qualify them នេះតាមរយៈ ការដែលរៀបចំទៅលើផ្នត់គំនិតហ្នឹងគឺយើងត្រូវចាប់ផ្ដើមរៀបចំប៉ារ៉ាម៉ែត្រផ្នែកសេដ្ឋកិច្ចសង្គមជាមួយនឹងបរិយាកាសផលប៉ះពាល់ទៅលើបរិយាកាសបរិស្ថានដើម្បីកំណត់តាមរយៈអធិចំនួន5ណាពី1ដល់5 very strong រហូតដល់ very weak ណា you can do by write down your green idea and rate them នេះតាមរយៈវាតម្លៃទាំងអស់ហ្នឹងផ្នែកកំណត់អាណាដែលល្អអាណាខ្លាំងអញ្ចឹងគេវាតម្លៃទៅលើកំណត់ទាំងអស់ហ្នឹងយ៉ាងម៉េចខ្លះ អូខេចឹងតាមរយៈចំណុចនៃប៉ារ៉ាម៉ែត្រទាំងអស់ហ្នឹងគឺរៀន idea ទី1ទី2យើងធ្វើតារាងបែបនេះឯងណាធ្វើតារាង បាទតារាងប៉ារ៉ាម៉ែត្រដែលយើងត្រូវការចាប់អារម្មណ៍ទៅធ្វើ green idea top 3ដែលយើងមានមានអីខ្លះណា green idea ទី1 green idea ទី2 green idea ទី3អញ្ចឹងនៅក្នុងនោះទៅលើប៉ារ៉ាម៉ែត្រមួយចំនួនណា entrepreneur skill and competency to what extent do you have the following factors to support your business? Personal characteristics, skill, do you do you personally want to address the social and environmental concern នេះអាពាក់ព័ន្ធជាមួយនឹង personal ណាចំណុចទី1គឺ personal ចំណុចទី2គឺ input ចំណុចទី3គឺ demand economic environmental parameter ជាមួយនឹង social ណា total score ហ្នឹងប្រមាណអញ្ចឹងតាមរយៈសំណួរទាំងអស់នេះយើងអាចយកទៅប្រើបានណាដើម្បីវាយតម្លៃ ដើម្បីវាតម្លៃទៅលើផ្នែកកំណត់របស់យើងជាមួយឲ្យបាន top 3ណាក្នុងចំណោម5យើងរើស top 3អូខេអញ្ចឹងយើង សង្ខេបមកហើយយើងដាក់ពិន្ទុលេខ1ណានេះ1ដល់5 5គឺ very strong អញ្ចឹងអឺ1 very weak អញ្ចឹងនៅ ក្នុង ចំណោមលេខទាំងអស់ពី1ដល់5 5ដល់1 ចឹងបើសិនជា បន្ទុកខ្ពស់តលតាស្កទៅលើ green idea ទី1 green idea ទី2ទី3ទី4ទី5អាណាល្អជាងគេអូខេចឹងយើងតលតាស្កមកបន្ទុកដែលខ្ពស់គឺជា បន្ទុកដែលមានគំនិតដែលល្អជាងគេណាចឹង very strong very strong support ទៅលើ idea ហ្នឹងតាមចំណុចនីមួយៗណាអូខេដែលយើងអាច list down ហើយ total score សរុបតាមមួយណាជា idea ល្អជាងគេអញ្ចឹងតាមរយៈអធិទាំងអស់នេះបាទចំណុចទី1និយាយពី entrepreneur skill ចំណុចទី2គឺ resource ចំណុចទី3គឺ demand ចំណុចទី4គឺ risk exposure បាទហើយចំណុចបន្តបន្ទាប់ដែលមានអធិ personal input demand economic ជាមួយនឹង environmental social ហើយ total score ណា1 2 3 4 5 6ចំណុចដែលយើងត្រូវវាស់វែងដែលមានអធិចំនួន parameter ចំនួនប្រហែលនេះណាពី 0.1ពី1រហូតដល់7អូខេ How soon will your green business create ណា profile អញ្ចឹងចាប់ផ្ដើមចំណុចទាំងអស់ហ្នឹងអូខេអញ្ចឹងតាមរយៈការជ្រើសរើសបន្ទាប់ពីយើងសិក្សាស្រាវជ្រាវហើយយើងចាប់ផ្ដើមធ្វើតារាងនេះដើម្បីងាយស្រួល total សរុបទៅលើ ការជ្រើសរើស idea ទាំងអស់ហ្នឹងបាទអញ្ចឹងយើងមើលតាមចំណុចនេះមួយមួយ ហើយឆ្ងល់យើងអាចសួរបន្ថែមណា នៅក្នុងការជួបគ្នាបាទចូលដល់ចំណុចទី3បាទចំណុចទី3នេះទី2តដែល screening តដែលប៉ុន្តែ step ជំហានទី3 environmental impact of your green business environmental impact impact impact on environment is a major criterion ទៅលើ to decide whether you should go ahead or not នេះកត្តាដែលចាស់អត្តពល ទៅលើបរិស្ថានយ៉ាងខ្លាំងគឺជាកត្តា នៅក្នុងការធ្វើសេចក្តីសម្រេចចិត្តថាតើយើងគួរទៅមុនឬក៏អត់ណាព្រោះកត្តាដែលចាត់តពលខ្លាំងទៅលើបរិស្ថានយើងគួរតែមាន take action ខ្លាំងជាងគេហើយណាត្រូវធ្វើមុនហើយ you should follow such a tool given evaluate this and should add more parameter specific to your green business នេះអ្វីដែលសំខាន់មួយទៀតគឺយើងត្រូវ follow ទៅតាមការវិតម្លៃហ្នឹងហើយ កាន់តែពិសេសនោះទៀតគឺយើងទៅសម្រេចចិត្តនឹងកែសម្រួលទៅផ្អែកទៅតាមប្រភេទនៃអាជីវកម្មរបស់យើងណាអានេះគ្រាន់តែតារាងនេះគ្រាន់តែជាតារាងផ្នែកកំណត់ជាទូទៅរួមមួយសម្រាប់អឺការប្រើប្រាស់រួមអញ្ចឹងសម្រាប់យើង នៅគណៈពេលដែលយើងមានផ្នែកកំណត់អាជីវកម្មអីផ្សេងផ្សេងវាមានលក្ខណៈនៃការបោះវែងផ្សេងគ្នាណាទៅលើប៉ារ៉ាម៉ែត្រនឹងផ្សេងគ្នាអញ្ចឹងយើងអាច សិក្សាស្រាវជ្រាវដោយការ design ទៅលើ parameter ផ្សេងផ្សេងទៀតដែលជាគំនិតអញ្ចឹងយើងអាចមើលនេះជាគំរូដើម្បីកែសម្រួលនិង update ទៅលើប្រភេទនៃអាជីវកម្មផ្សេងទៀតអញ្ចឹងចំណុចទី2ដែលគេប្រែប្រួលណាអូខេហើយចំណុចបន្ទាប់នេះតារាងមួយទៀតនេះ environmental impact related to នេះចំណុចដែលវាជាអត្តពល ចំណុចដែលវាជាអតិពលប្រភេទផ្សេងទៀតណាអញ្ចឹងនៅក្នុងហ្នឹងគេបានចែកជា2 input resource consumption or process related មួយទៀត output related អញ្ចឹងអានេះពាក់ព័ន្ធជាមួយនឹងលទ្ធផលវាជាអតិពលយ៉ាងម៉េចអានេះពាក់ព័ន្ធគ្នាជាមួយនឹងការប្រើប្រាស់ធនធានណាធាតធាតចូលហើយជាមួយនឹងធាតចេញលទ្ធផលតោះវាជាអតិពលអីខ្លះ ចឹងវាមានពាក់ព័ន្ធទៅលើបរិស្ថានអត់ solid waste pollution air pollution land pollution noise pollution ស្អីក៏ដោយវាវាពាក់ព័ន្ធពាក់ព័ន្ធអត់ហើយយើង សង្ឃឹមយើងស្រាវជ្រាវមើលប្រភេទនៃអាជីវកម្មវាជាហេតុផលអីខ្លះផ្សេងទៀតណានៅលើ any other problem វាគិតមើលថាតើមានអត់នៅក្នុងហ្នឹង any yes ជាមួយនឹង affect no any affect មានអីខ្លះ អាណាខ្លះដែលជាអត្តពលអញ្ចឹងយើងឆ្លើយ yes no yes no yes no ណា What is the impact and what environmental protection measure are being taken ណាអាចំណុចហ្នឹងដែលយើងត្រូវយកមកយកចិត្តទុកដាក់នៅក្នុងការវិតម្លៃទៅលើ ដំណើរការនៃអាជីវកម្មរបស់យើងថាតើវាចាស់ឥទ្ធិពលទៅលើបរិស្ថានកម្រិតណាហើយបរិស្ថានហ្នឹងចាស់ឥទ្ធិពលទៅលើអ្វីចាស់ឥទ្ធិពលកត្តាទី1ទៅលើ input ទៅលើទី2គឺ output អញ្ចឹង output របស់យើងហ្នឹងវាជះយ៉ាងម៉េចនេះទៅមើលកតានេះហើយជាមួយនឹង input មើលកតានេះអូខេហើយសំណួរកន្លឹះតាមចំណុចនីមួយៗមានណាអូខេជឿដល់ចំណុចបន្ត step ទី4 mapping enabler for your green business នេះ One your green idea has passed the environmental perfect tool process and you have identify នេះ mitigation plan for any concern impact you will need to identify whether enabler that could prove helpful to your green business idea នេះយើងចាប់ផ្ដើម mapping ទៅលើកត្តាដែលគិតថាអាចទៅរួចក្នុងការជួយជំរុញអាជីវកម្មរបស់យើងហ្នឹងកាន់តែរីកទៅមុខឬក៏ចំណុចដែលវាគិតថាវាកាត់បន្ថយផលប៉ះពាល់ទៅលើបរិយាកាសទាំងអស់ហ្នឹង វាជាកត្តាមួយដែលអាចជំរុញឲ្យឬក៏យើងលើកដំកើងធ្វើម៉េចឲ្យអាជីវកម្មរបស់យើងនឹងអាចដំណើរការទៅបានអញ្ចឹងចំណុចនេះណាបាទហើយបានចូលដល់ចំណុចនេះដែលអាចធ្វើទៅបាននេះ enabling policy and program នេះ direct enabler policy program which sector does your green business fall in នេះ ចំណុចដែលយើងត្រូវគិតចាប់ផ្ដើមពិចារណាមើលថាតើវាចូលទៅក្នុងគោលការណ៍មួយណាណាដែលគិតថាវាជាតពលហើយមានចំណុចដែលយើងអាចជួយបានទាំង direct ទាំង indirect អានេះ direct enabler មាន enable enable direct enable ជាមួយនឹង indirect enable program which sector does your green business fall in នេះ ចំណុចដែល sector មួយណា ដែលយើងត្រូវអឺចូលទៅក្នុង sector មួយណាអានេះចូលទៅក្នុង business ប្រភេទ green business មួយណាណាអូខេចំណុចបន្តចំណុចទី5និយាយពី SWOT analysis ការវិភាគទៅលើ SWOT ណានៅក្នុងដំណាក់កាលនេះគឺយើងត្រូវប្រមើលមើលទៅលើគំនិតនៃអាជីវកម្មដែលល្អល្អដើម្បីអាចឲ្យយើងវិភាគទៅលើនឹងជ្រើសរើស គំនិតអាជីវកម្មបៃតងហ្នឹងកាន់តែប្រសើរឡើងអញ្ចឹងតាមរយៈ SWOT នេះឯងមានចំណុច SWOT គឺមកពីពាក្យថា strong weak ណាខ្សោយហើយ O opportunity ជាមួយនឹង street street ណាការគម្រាមកំហែងអូខេ one a way to test whether your green business idea can be competitive profitable and ជាមួយនឹង environmentally beneficial is to go do a green SWOT analysis គេហៅ green SWOT analysis ការវិភាគ SWOT បៃតងណាការវិភាគ SWOT បៃតងធ្វើម៉េចឲ្យយើងវិភាគដែលយើងគិតគូរទៅលើបរិស្ថានហ្នឹងឯងថាកត្តាណាដែលវាជាអត្តពលអញ្ចឹងវិភាគទៅលើ SWOT អូខេអញ្ចឹងកត្តាដែលយើងវិភាគទៅលើ SWOT នេះបាន Green SWOT analysis tool អញ្ចឹងពីជំហាននីមួយៗ គឺសិតតែជាមានឧទាហរណ៍សម្រាប់យើងយើងអាចយកទៅសិក្សាបន្ថែមហើយស្រាវជ្រាវហើយក៏ដូចជាការច្នៃប្រឌិតទៅលើប្រភេទនៃអាជីវកម្មនិងគំនិតរបស់យើងបន្ទាប់ពីយើងបានគំនិតនោះហើយ យើងចាប់ផ្ដើមរៀបតាមតារាងហើយពូចំណុចនីមួយៗគឺមាន step មានជំហាន បានប្រាប់ហើយណាអូខេអញ្ចឹងទៅលើ green business idea នេះ inside the business នៅក្នុងអាជីវកម្ម this section should comprise of internal strength ជាមួយនឹង weakness that arise from inside your business idea នេះពាក់ព័ន្ធគ្នាជាមួយនឹង internal ខ្លាំងភាព ខ្លាំងនៅខាងក្នុងជាមួយនឹង ភាពខ្សោយ ដែលអាចជះឥទ្ធិពលទៅលើគំនិតអាជីវកម្មរបស់យើងអូខេអញ្ចឹងចំណុចខ្លាំងមានន័យ covenantal strength less capital high revenue យ៉ាងម៉េចនេះ strength on ecology នេះ saving natural resource energy ណាដូចជាប្រភេទពួកអឺ ពូសូឡាណាពូសូឡាដែលយើងប្រើកាពិតគេ បាន មានផ្នត់កំណត់ហើយគេព្យាយាមច្នៃប្រឌិតបានណាឥឡូវចាប់ផ្ដើមមាន ការប្រើប្រាស់ទលំទលាយទលំទលាយខ្លាំងមែនតើអញ្ចឹងពីមួយដំណាក់កាលទៅមួយដំណាក់កាលការវិវត្តនឹងឈានទៅរកការប្រើប្រាស់សូឡាហ្នឹងកាន់តែច្រើនណាអូខេហើយមានចំណុចខ្លាំងហើយចំណុចខ្សោយហើយអាកាសយើងមានអីខ្លះហើយជាមួយនឹងការគម្រាមកំហែង អូខេអញ្ចឹងយើងអាចមើលបានបន្ថែមណាអញ្ចឹងគ្រូនិយាយត្រួសត្រាសទេនេះ conventional opportunity upcoming market for this ណាដែលគ្រូនិយាយមិញតើប៉ុនគ្នាជាមួយនឹងការផលិតអំពូល solar អញ្ចឹង upcoming market ហ្នឹងនៅតែមករហូតណាជារឿយរឿយពីមនុស្សពីការប្រើប្រាស់តាមតំបន់ណាមានការប្រែប្រួលម្ដងតិចម្ដងតិចធ្វើឲ្យទីផ្សារណាមានការរីកធំធាត់កាន់តែខ្លាំងបាទ អូខេអញ្ចឹងយើងវិភាគទៅលើ SWOT ទាំងអស់នេះយើងអាចសម្រេចចិត្តបានក្នុងការទទួលយកចំណុចទី3 creating vision and mission ចាប់ផ្ដើមចូលដល់ចំណុចបន្តគឺបន្ទាប់ពីបានគំនិតអាជីវកម្មនោះហើយយើងចាប់ផ្ដើមគំនិតបង្កើតពីទស្សនវិស័យនិងបេសកកម្មណាទស្សនវិស័យនិងបេសកកម្មបាទអញ្ចឹងចំណុចជំហានបន្ទាប់នៅក្នុងការបង្កើតទៅលើ ទស្សនវិស័យនិងបេសកកម្មគឺជាកត្តាមួយយ៉ាង សំខាន់ក្នុងការផ្ដួចផ្ដើមឲ្យមានទស្សនៈឬក៏ទស្សនៈទាននិយាយពីអឺការប្រើប្រាស់អាជីវកម្មបៃតងណាដើម្បីធ្វើអញ្ចឹងចំណុចដែលសំខាន់គឺយើងមាន vision mission ដែលត្រូវតែ ផ្ដោតសំខាន់ទៅលើកត្តាដែលជះឥទ្ធិពលទៅលើបរិស្ថាន។ When developing vision statement នេះ you may wish to include several core element នេះនៅគណៈពេលដែលយើងបង្កើតណា clear ទស្សនវិស័យជាមួយនឹងបេសកកម្មអីហ្នឹងយើងត្រូវរួមបញ្ចូលទាំងធាតសំខាន់សំខាន់ជាច្រើន នៅក្នុង clear នោះដែលមាន រួមបញ្ចូលទាំង covering people នេះផ្ដោតសំខាន់ទៅលើ people portfolio ណា កម្មវិធីណាដៃគូណា planet profit ជាមួយនឹង productivity នេះអញ្ចឹងជាដើមដែលយើងត្រូវមានណាអូខេឧទាហរណ៍ Eco Break Green Business Eco Break Green Business គាត់ចាប់ផ្ដើមគាត់ធ្វើទស្សនវិស័យរបស់គាត់គឺ to provide high quality affordable green building material to meet the aspiration of million of under service home builder ទៅនេះណា while at the same time restoring ecologically balance នេះអានេះតែសិតជាជាឧទាហរណ៍សម្រាប់បេសកកម្មអញ្ចឹងនៅក្នុងការបង្កើតបេសកកម្មនេះគឺយើងត្រូវតែមាន core statement ចំនួន 5 6នៅក្នុងនោះមានតាំងពី product មានតាំងពី profit មានតាំងពី portfolio មានតាំងពី partner មានតាំងពី planet មានតាំងពី people អីជាដើមឡាក់នឹងឡាក់ហ្នឹងណាអញ្ចឹងយើងមើលនៅក្នុងនេះមាន ប្រមាណណាមានប្រមាណមានតាំងពី green នេះ green green building material ហ្នឹងអាហ្នឹងមួយណា mid aspiring building សម្រាប់ builder ណា service home service សម្រាប់ builder ណាសិទ្ធិប្រភេទផលិតផលហើយ អូខេ mission mission statement នេះ put your visionary goal into perspective by expressing the purpose of your business នេះបេសកកម្មដែលយើងត្រូវប្រើគឺត្រូវនេះដាក់នៅគោលដៅនៃបេសកកម្មដែលយើងអាចអាចអនុវត្តបានតាមរយៈគោលបំណងនៅក្នុងអាជីវកម្មរបស់យើង ចឹងអ្វីដែលយើងអាចដាក់បាននោះ clear ទី2គេបាននិយាយថា accurate explain reason why your business exists នេះអ្វីដែលយើងអាចទៅធ្វើបានគឺតាមរយៈការឲ្យហេតុផលមួយចំនួន ថាហេតុអីបានអាជីវកម្មយើងកើតឡើង what is what it hope to achieve in the future អ្វីដែលគួរតែអ្វីដែលយើងរំពឹងទុកថាវានឹងកើតឡើងនៅ ថ្ងៃអនាគតនឹងទទួលបានជោគជ័យ and how this will be achieved ហើយថាតើវានឹងសម្រេចបានយ៉ាងដូចម្តេចណានេះជាសំណួរកន្លឹះណាជាសំណួរកន្លឹះអូខេអញ្ចឹងជាឧទាហរណ៍បាទ we are the leading a eco-friendly building material provider for នេះ green building material enterprise in SME sector this នេះ this mission here depict what is the nature of business and its targeted segment នៅក្នុងផែនការអាជីវកម្មនេះគឺផ្ដោតសំខាន់ទៅលើអ្វីដែលជា ធម្មជាតិនៃ អាជីវកម្មអាគេអ្វីទៅដែលជាលក្ខណៈនៃអាជីវកម្មអាគេហើយនឹង target segmentation ណានឹងការកាត់ចំណាយទីផ្សារទៅដល់ដៃគូរបស់គេណាគេគិតទៅលើ SME sector ឲ្យតែ SME គឺគេហើយនៅក្នុង enterprise building enterprise អូខេ ចំណុចទី4នេះ green component for your business plan ចាប់ដើមរៀបចំផែនការចំណុចទី1 environmental management impact plan ផែនការអឺគ្រប់គ្រងបរិស្ថាន និងផលប៉ះពាល់ចំណុចទី2អឺផែនការផលគ្រប់គ្រងនិងប៉ះពាល់សង្គមអានេះទៅលើបរិស្ថានទៅលើ ផែនការប៉ះពាល់និងការគ្រប់គ្រងសង្គមទី2ទី3គឺ Design Work Human Resource Plan ពាក់ព័ន្ធគ្នាជាមួយនឹងការធ្វើផែនការ ទៅលើធនធានមនុស្សចំណុចទី4 Green Value Matrix benefit to environment and and people នេះ green value គណៈពេលដែលយើង ចាប់ផ្ដើមគិតទៅលើ green benefit ទៅលើបរិស្ថានជាមួយនឹងមនុស្សមានអីខ្លះយើងត្រូវធ្វើតារាង matrix មួយធ្វើតារាងដើម្បីបង្ហាញបាទចំណុចទី5 green supply chain management ជាមួយនឹង green marketing នេះ ការគ្រប់គ្រងសង្វាក់ផលិតកម្មបៃតងជាមួយនឹងទីផ្សារបៃតងបាទហើយចំណុចទី6 checklist green process checklist យើងត្រូវធ្វើ checklist មួយ ដើម្បីកែសម្រួលដើម្បីពិនិត្យមើលការងារយើងហ្នឹងវា green កម្រិតណាណាចំណុចទាំងអស់នេះបាទដែលត្រូវធ្វើពី1ដល់6នៅក្នុង component ចំនួនទី4បាទចូលដល់ component ទី5សម្រាប់ market plan ចំណុច component ទី5សម្រាប់ market plan នេះ it need to focus on ideal market mix marketing mix that help you green business to achieve maximum profit ណា maximum profit ជាមួយនឹង environment អ្វីដែលយើងសំខាន់គឺយើងផ្ដោតសំខាន់ទៅលើ marketing mix ដែលយើងអាចជួយឲ្យអាជីវកម្មបៃតងរបស់យើងទទួលបាន profit អតិបរមាបាទអត្ថប្រយោជន៍ឬប្រាក់ចំណេញអតិបរមាជាមួយនឹងអឺ ប្រយោជន៍បរិស្ថានក៏ដូចជាសង្គមកាន់តែប្រសើរបាទចំណុចទី2 do to do so ដើម្បីអាចធ្វើបាន you have you can follow the 4P ណា 4P to create your marketing mix which is created by the figure below នេះអ្វីដែលយើងអាចធ្វើបាន គឺយើងផ្ដោតសំខាន់ទៅលើកត្តាចំនួន4ដែលជា P ទាំង4ដែលយើងត្រូវសិក្សាណា ពីទាំង4ហ្នឹងមាន PA ខ្លះ Green Marketing Element មានឯខ្លះមាន Product Price Place and Promotion មានឯខ្លះ What Green Goods or Service you are going to sell or customer to your customer and how will you form an accuracy plan for your green product អាហ្នឹងចាប់ដើមរាយរាប់ទាំងអស់អាហ្នឹងយើងរាយរាប់មកអានេះគ្រាន់តែជាសំណួរកន្លឹះនៅក្នុងចំណុចនីមួយៗដែលយើងត្រូវបកស្រាយណា price នឹងយើងមិន what price are you going to charge place how and where you are going to reach your customer will the branding of the place reflect the green business principle អាហ្នឹងដែលយើងត្រូវផ្ដោតសំខាន់អញ្ចឹងសំណួរនៅក្នុងកឡោននីមួយនីមួយសិតតែជា សំណួរកន្លឹះសម្រាប់យើងក្នុងការវិភាគនិងការរៀបចំផលិតផលរបស់យើងដែលផ្អែកទៅលើ marketing mix ចំនួន4 4P ណា 4P អូខេអញ្ចឹងចំណុចបន្ត នេះ Mac green marketing tool tool ដែលយើងត្រូវប្រើ you can also adopt green market channel and tool tool which essential involving using less paper នៅក្នុងដំណើរការនៃការធ្វើ គឺយើងកាត់បន្ថយបានហើយយើង ដូចយើងរៀនអនឡាញនេះចាប់ផ្ដើមគិតទៅលើ green ដែរណា less paper and reducing carbon footprint នេះកាត់បន្ថយទៅលើអា ម្សៅកាបូនសម្រាប់ print ហ្នឹង during marketing choose green promotion tool to reduce impact on environment ហ្នឹងណាហ្នឹងសិតតែ green marketing tool ដែលយើងត្រូវប្រើប្រើកាត់បន្ថយការប្រើប្រាស់ការ print กระดาษការអីហ្នឹងណាកាត់បន្ថយទាំងអស់ដល់ចំណុចដែលគិតថាវាប៉ះពាល់ទៅលើបរិស្ថានណាអាហ្នឹងមួយហើយឈូសនេះ promotion ណាដែលគិតថាវា មិនចេះអត្តពលទៅលើបរិស្ថានឧទាហរណ៍ណា paperless communication នេះ PAM flyer or recycle paper ណា online and social media marketing web per website ប្រើ online shopping with market with promotion plan ណា social media campaign ណាតាមរយៈ Facebook តាមរយៈ Twitter blog radio and television អីជាដើមអាហ្នឹងការប្រើប្រាស់ tool ដែលយើងគិតថារាល់ tool ទាំង lain ណាដែលជួយឲ្យយើង green ណា use 7p use 7p យើងអាចទៅមើលបានណាថែមទៅលើ 7p នៅក្នុងនេះមានបន្ទាប់ពី 4p ឡើង 7p នៅក្នុងនោះថែម3ទៀតមាន people process ជាមួយណា physical evidence អូខេចំណុចទី5បាទចំណុចទី5ចុងក្រោយ នៅក្នុងមេរៀន green component for your market plan បាទ green component for your market thing plan នេះអ្វីដែលយើងអាចធ្វើបាន remember what one of the greatest advantage of having green product is a opportunity to use marketing tool នេះអ្វីដែលយើងអាចប្រើបានណាណាចឹងនៅក្នុង slide នីមួយៗហ្នឹងគឺសិតតែជា slide សំខាន់សំខាន់ដែលខ្ញុំបានបង្ហាញខាងក្រោយហ្នឹង5ចំណុចអញ្ចឹងមេរៀនយើងមាន5ចំណុចនោះឯងបាទអូខេអញ្ចឹងអា tool ដែលយើងត្រូវប្រើយើងមាន tool អីខ្លះដែលយើងត្រូវប្រើសំខាន់ណា opportunity ដើម្បីប្រើ tool market ហ្នឹងឲ្យបានត្រឹមត្រូវដើម្បីទទួលបានអត្ថប្រយោជន៍ផ្នែកទាំងសង្គមក៏ដូចជាបរិស្ថានអូខេនេះជាឧទាហរណ៍បន្ថែមណា ជាឧបធម៌ឧទាហរណ៍បន្ថែមបាទឧទាហរណ៍បន្ថែមដែលដើម្បីបញ្ជាក់និងងាយស្រួលកុំឲ្យមានការគិតថានៅក្នុងនោះមានអីខ្លះនេះ Pursue successful green business K SPL offer customer customized yeah, comprehensive solar energy solution right from design and engineering to installation and maintenance with in-house training for new people in solar industry. Yeah. With it, Green Drop, Green Drop, a green startup, a green startup specialized in providing providing vertical garden or green wall, green wall. vertically green uh, garden help in creation of your oxygen នេះកាត់ធ្វើឲ្យបង្កើន green wall តែកាត់បន្ថយឲ្យបង្កើនឲ្យមាន oxygen ណាកាត់បន្ថយលើការប្រើប្រាស់ឲ្យផ្សេងផ្សេង ការកាត់បំពុលអីជាដើម green cabinet នេះ green cabinet venture ហើយមួយទៀត green ok please នេះ green ok please promote organic eco friendly personal care production that are sourced from local នេះអានេះគេរៀបចំអញ្ចឹងអានេះគ្រាន់តែជាឧទាហរណ៍សម្រាប់ green business ដែល successful ហ្នឹងណាបាទអញ្ចឹងសម្រាប់យើងសរុបមកវិញគឺយើងមានការរៀបចំ ទៅលើ5ចំណុចនៅក្នុងការធ្វើផែនការអាជីវកម្មនៅក្នុងនេះគឺចំណុចដែលប្រើ tool នៅក្នុង market ហើយការរៀបចំ ទៅលើ marketing mix អាហ្នឹងផែនការទីផ្សារដែលយើងត្រូវធ្វើ ចំណុចទី5នេះគឺចំណុចដែលយើងត្រូវសិក្សាបន្ថែមដើម្បីសិក្សាស្វែងយល់ណារៀបចំទៅលើ market plan អូខេអញ្ចឹងបន្ទាប់ពីចប់មេរៀននេះទៅយើងធ្វើ assignment មួយពាក់ព័ន្ធគ្នាជាមួយនឹង green business ថាតើយើងយកយ៉ាងណាហើយរបៀបធ្វើគឺខ្ញុំបានបង្ហាញនៅក្នុងមេរៀននេះអស់ហើយនៅក្នុងមេរៀនទី4បាទអញ្ចឹងអឺចាប់ពីថ្ងៃនេះទៅ ហើយយើង មានរយៈពេលអឺ3សប្តាហ៍ អញ្ចឹងចាប់ពីសប្តាហ៍នេះដែលជាតលៈមេរៀនទី4អញ្ចឹង3 3 2សប្តាហ៍អញ្ចឹងសប្តាហ៍ទី3គឺក្រុមនីមួយនីមួយនឹងធ្វើបတ်បង្ហាញណាធ្វើវីដេអូបတ်បង្ហាញពាក់ព័ន្ធគ្នាជាមួយនឹងអឺនេះ green business របស់យើងណា group assignment នីមួយៗត្រូវសម្រេចចិត្តហើយជ្រើសរើសប្រភេទអាជីវកម្មណាមួយដើម្បីយកមកធ្វើហើយរបៀបធ្វើរបៀបជ្រើសរើសនិងផែនការយើងមាននៅក្នុង slide មេរៀនទី4នេះបាទទាំងស្រុងដែលយើងអាចមើលបានហើយនឹងការបញ្យលរបស់ខ្ញុំបន្ថែមទៀតអ្វីត្បិតតែมันក្បោះក្បាយល្អឥតខ្ចោះទេប៉ុន្តែយើងអាចស្ដាប់បានចំណុចដែលខ្វះខាតយើងអាចសួរនាំបន្ថែមទៀតណាអញ្ចឹងអឺសង្ឃឹមថាយើងអាចធ្វើបានហើយ deadline គឺបន្ទាប់ពីទទួលវីដេអូនេះទៅ មេរៀនទី4គឺអឺរំលង2សប្តាហ៍មានន័យថារំលង2សប្តាហ៍សប្តាហ៍ទី3គឺជាសប្តាហ៍ដែលត្រូវ presentation ទៅលើក្រុមនីមួយៗអញ្ចឹងតាមក្រុមនីមួយៗនៅក្នុងនោះត្រូវធ្វើវីដេអូថតវីដេអូថត assignment ណាធ្វើវីដេអូដូចដែលខ្ញុំបានធ្វើហ្នឹងអញ្ចឹងយើងថតវីដេអូ group presentation ណាចែក point គ្នាដើម្បី present ទាំងអស់គ្នាហើយយើងបន្ទាប់ពីយើងធ្វើហើយណា អញ្ចឹងធ្វើផែនការអាជីវកម្មបែប green តើក្រុមក្រុមយើងត្រូវសម្រេចចិត្ត1 2មាន vision មាន mission មាន market មានអីចឹងទៅណាវិភាគ SWOT មកមានអីខ្លះចំណុចណាយើងយកមកនិយាយអូខេចឹងសង្ឃឹមថាយើងធ្វើបានសម្រាប់ទាំងអស់គ្នា បាទអញ្ចឹងបន្តបញ្ជាក់ម្ដងទៀត deadline គឺបន្ទាប់ពីមើលវីដេអូនេះបានអឺ2សប្ដាហ៍រំលង2សប្ដាហ៍ដោយសប្ដាហ៍ឧទាហរណ៍ដែលខ្ញុំដាក់នៅថ្ងៃទីនៅថ្ងៃទី10 1នេះបាទនៅថ្ងៃទីទី10នេះបាទនៅថ្ងៃ ទី10អញ្ចឹងសប្តាហ៍ដែលរំលងរំលងពីសប្តាហ៍ទៅនៅថ្ងៃទី10អញ្ចឹងមានពីសប្តាហ៍អញ្ចឹងថ្ងៃ10ថ្ងៃ17នេះអត់ទេ24អត់ទេមានតែមួយថ្ងៃ31បាទអញ្ចឹងថ្នាក់ដែលនៅអឺ31គឺត្រូវតម្លាក់ ដែលថ្ងៃនេះដែលទៅថ្ងៃពុទ្ធណាអញ្ចឹងនៅថ្ងៃទី31ត្រូវតម្លាក់វីដេអូតាមក្រុមនីមួយៗឲ្យខ្ញុំបាទគ្រប់គ្នាណាគ្រប់ក្រុមទាំងអស់គឺត្រូវថតវីដេអូអឺដែលធ្វើដែលបង្ហាញពីផែនការអាជីវកម្មរបស់ខ្លួនឯងណា green green business ដែលខ្លួនឯងត្រូវធ្វើ មានតាំងពីផែនការអាជីវកម្មនៅក្នុងនោះមានតាំងពី market plan មានតាំងពី vision mission ដែលមានតម្រងដូចនៅក្នុងមេរៀននេះដែលយើងមានអូខេ ចឹងសង្ឃឹមថាយើងអាចធ្វើតាន់ពេលវេលាព្រោះ2សប្តាហ៍យូរដែរបាទចាប់ពីសប្តាហ៍នេះទៅបើគិតទៅវាមួយខែទៅដល់ចិត្តបាទមួយខែដល់ថ្ងៃថ្ងៃ submit គឺមួយខែបន្ទាប់ពីថ្ងៃដែលយើងមើលនេះទៅអញ្ចឹងតាមក្រុមនីមួយៗត្រូវរៀបចំណាធ្វើរៀបចំបង្ហាញពីអាជីវកម្មខ្លួនឯងអញ្ចឹងធ្វើឲ្យបានហើយថតវីដេអូនៅតម្លាក់នឹងថ្ងៃហ្នឹងអញ្ចឹងថ្ងៃដែលធ្វើឲ្យចំពោះក្រុមដែល ខ្ញុំតម្លាក់ថ្ងៃទី11ថ្ងៃទី11អញ្ចឹងគាត់ត្រូវតម្លាក់ធ្លាក់ថ្ងៃ1បាទបើច្រកក្រុមដែលខ្ញុំតម្លាក់នៅថ្ងៃទីអឺ12ត្រូវធ្លាក់នៅថ្ងៃទី2បាទហើយក្រុមដែលខ្ញុំតម្លាក់នៅថ្ងៃទី13គឺត្រូវយកថ្ងៃទី3ហ្នឹងណាថ្ងៃទី3អញ្ចឹងណាពីរសប្តាហ៍អូខេអញ្ចឹងខ្ញុំមានកាយការផ្ដាំផ្ញើប៉ុណ្ណេះសម្រាប់បងប្អូននិស្សិតយើងសង្ឃឹមថាយើងសឹកប្រឹងប្រែងរៀនសូត្រនៅក្នុងសម័យ Covid នេះណា ដើម្បីស្រាវជ្រាវបន្ថែមព្រោះការដែលយើងជួបគ្នាការដែលរៀនគឺពេលខ្លះវាมันបានល្អឥតខ្ចោះទេប៉ុន្តែយើងប្រឹងប្រែងទាំងអស់គ្នាបាទប្រឹងប្រែងទាំងអស់គ្នាដើម្បីទទួលបានចំណេះដឹងអូខេជូនពរសំណាងល្អទាំងអស់គ្នាបាទថ្ងៃនេះ